អូខេអញ្ចឹងយើងអឺនិយាយរឿងប្រធានបទយើងដំបូងគឺនិយាយទៅពីស្ថានភាពរបស់ បាសេឡូណា បន្ទាប់ពីការតែងតាំង Xavi Hernandez ថាតើបាសេឡូណានឹងវិលទៅរកភាពល្អប្រសើរដូចមុនឬមួយក៏យ៉ាងណា តាមការតែងតាំងតាមរយៈការតែងតាំងរបស់លោក Xavi Hernandez ដែលជាអតីតវីរៈបុរសរបស់ក្រុមបាសេដែរតែកាលមុនគាត់លេងជាកីឡាករតែឥឡូវមកនេះមកក្នុងនាមជាគ្រូបង្វឹក ជំនួសលោករូណាល់ខូមែនម្សិលមិញក្រុមបាសេឡូណាបានប្រកាសអំពីការតែងតាំងជាផ្លូវការនៅអតីតកីឡាកររបស់ខ្លួនទៅជាគ្រូបង្វឹកគឺ Javi Hernandez ហើយក៏ទទួលបានការគ្រប់គ្រងនិងចូលរួមទស្សនាក្រោមកខ្សែភ្នែកអ្នកគ្រប់គ្រងជាច្រើនម៉ឺនអ្នកនៅក្នុងកីឡាដ្ឋាន Camp Nou នៅក្នុងពិធីប្រកាសបង្ហាញនោះក៏បានអញ្ជើញលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្រុម Man City ទៅចូលរួមផងដែរហើយលោក Pep គាត់បាននិយាយថា Xavi នឹងផ្ដល់អ្វីគ្រប់យ៉ាងឲ្យ បាសេវិលមរូបភាពដើមវិញ ពីព្រោះ Xavi គឺដឹងពីរបៀបនៅ ក្នុងការដឹកនាំក្រុមបាសេឡូណាពីព្រោះគាត់គឺជាកីឡាករដែលមានឆន្ទៈដែលមានទស្សនវិស័យមិនមែនត្រឹមតែកីឡាករលេងទេដែលធ្លាប់ដែលគាត់ធ្លាប់ជាកូនសិស្សរបស់លោកប៉េបពីមុនណាអញ្ចឹង Xavi នេះគឺលោកប៉េបគាត់មើលឃើញថានឹងជួយ បាសេឡូណាឲ្យបានល្អជាងមុនហើយនឹងអាចវិលទៅរកសភាពមុនដែលបាសេខ្លាំងណា បាទនេះគឺសម្ដីរបស់លោកប៉ែបដែលគេប្រកាស បាននិយាយក្នុងការបាទសម្ភាសបន្ទាប់ពីបានចូលរួមក្នុងកម្មវិធី បង្ហាញបាទវត្តមានរបស់លោកប៉ែបកាឌីឡានោះបាទសួស្ដីបងប្អូនខាង YouTube ផងបាទដារ៉ូបាទហាឡរ៉ាវិរៈបញ្ញាលោកលេខណាសោកជាបានសាងស្នាដៃក្នុងដំណើរការមុនដោយនាំក្រុមឡើងវគ្គដាច់ប្រត់យូរ៉ុបប៉ាលីកនិងបានលេង លេខ2ក្នុងលេខកម្ពុជាអង់គ្លេសតែរដូវកាលនេះគាត់ដឹកនាំមិនល្អទៅរងការរិះគន់សង្គមបាទសួស្តីបាទសួស្តីបងប្អូនណាអញ្ចឹងដូចបងប្អូនបានជ្រាបហើយថាបាសេឥឡូវនេះកំពុងឈរនៅលេខ9ដែលវាជាចំណាត់ថ្នាក់ដែលតាមតឹងបាទព្រោះលេខកំពូលមិនស្រួលប្រហែលទេបាទទោះបើយើងធ្លាក់ខ្លាំងហើយពិបាកស្រោចស្រង់ហើយបាទអញ្ចឹងបានគេដកលោករណាខូមែនចេញបញ្ញាបញ្ញាហ្នឹងពីព្រោះវាអាចធ្លាក់ទៅជាងនឹងទៀតបើសិនបដ ாய் ឲ្យ Ronald Koeman ដឹកនាំម៉ូតូអញ្ចឹងវាអាចជាធ្លាក់ទៅ12 13លេខ12 13អញ្ចឹងទៅ14 15អញ្ចឹងវាកាន់តែយ៉ាប់អញ្ចឹង ការតែងតាំង Xavi នេះប្រហែលជាតន់ស្ថានភាពការមុននឹងទីផ្សារដោបើកទ្វារផងអញ្ចឹង Xavi គាត់អាចនឹងគាត់អាចនឹងចម្រាញ់យកកីឡាករដែលគាត់ចង់បាន មួយចំនួន ហើយនឹងរៀបចំកីឡាករដែលមានស្រាប់មួយចំនួនដើម្បីពង្រឹងជួយក្រុមវិលទៅរកសភាពដើមមកវិញ។ អញ្ចឹងការដោះដូរគ្រូបើសិនដោះដូរតាន់គឺមុនមុនទីផ្សារដោះដូរនឹងល្អបាទមុនទីផ្សារដោះដូរបើកទ្វារខែមករាគឺល្អហ្មងមិនបានខ្ញុំហៅថាល្អល្អត្រង់ថាគ្រូខ្លះគាត់មកគាត់គាត់គាត់ត្រូវមានការដោះដូរកលាករខ្លះដើម្បីអឺជាកលាករផ្ទាល់ដែលគាត់ទិញមកអញ្ចឹងមកដោះបើបើដូរគ្រូក្រោយពីពីពីពីទីផ្សារដោះដូរបើកទ្វារហ្នឹង គឺគ្រូគាត់ប្រើកីឡាករចាស់អញ្ចឹងអាតម្រង់ចាស់ពីមុនកីឡាករចាស់ពីមុនហ្នឹងមិនមែនថាប្រើមិនកើតទេប៉ុន្តែតែគ្រូថ្មីអ្វីអ្វីគឺជាការដឹកនាំថ្មីរបស់គាត់គឺកីឡាករក៏គាត់ចង់បានថ្មីដែរទោះបីបានតិចបានច្រើនដែរគឺគាត់ត្រូវទិញចូលថ្មីឯងបងប្អូនបាទអញ្ចឹងយើងឃើញ Spurs មិនដឹងលោកកុងតេចេញអើសំទោសមិនដឹងលោកអូនូណូចេញដាក់កុងតេព្រោះដឹងថាលោកកុងតេមកនឹងទិញខែមករានឹងមានទិញតែបាទបាសេឡូណា បណ្ដេញរត់ Ronald Koeman ចេញដាក់ Xavi ពន្លឿនធ្វើម៉េចឲ្យ Xavi មកដឹកនាំមកមកប្រកាសតែងតាំងជាផ្លូវការឲ្យខានទៅបានឥឡូវបានមែនហើយ Xavi សំទោសបាសេបានព្រមបងនៅលុយគេហៅលុយ release clause ឲ្យទៅក្រុមអាសាអាតរបស់កតា5លានអឺរ៉ូដើម្បីយក Xavi មកឥឡូវការងារនឹងបានចប់សពគ្រប់អស់ហើយនៅនៅសល់តែពេល Xavi គាត់មកដឹកនាំទេ អញ្ចឹងឥឡូវ Javi មកក៏មិនទាន់បានដឹកនាំដែរព្រោះអឺចុងសប្តាហ៍នេះគេលេង FIFA World Cup Qualify បាទបានន័យថា FIFA Break បាទលេងបាល់ទាត់ប្រទេសពីរសប្តាហ៍នោះលេងបាល់ទាត់ប្រទេសហ្នឹងណាអញ្ចឹង Javi អាចចូលមកចុងខែវិច្ឆិកានេះដើម្បីធ្វើការងារពេញដៃពេញជើងហើយមកដល់ភ្លាមហ្នឹងគាត់បានបណ្ដេញចេញនៅមិនបណ្ដេញលក្ខណៈថាប្រជុំការងារ អឺគ្រូផ្នែក philo physical បាទបាទគ្រូផ្នែកកាយសម្បទា2នាក់ដែលដែលលោករណា comment ជួលមកគាត់ក៏ប្រជុំការងារអ្នកទាំងពីរនោះ ដោយមើលឃើញថាគ្រូ physical របស់គ្រូ physical ហ្នឹងជាគ្រូដែលមើលការយកចិត្តទុកដាក់ទៅលើបញ្ហារបួសរបស់កីឡាករណាបាទនិយាយឲ្យស្រួលស្ដាប់ទៅគឺអញ្ចឹងអញ្ចឹងក៏គាត់ថាគ្រូ physical ហ្នឹងគឺអត់ត្រឹមត្រូវឬក៏អត់មានសមត្ថភាពធ្វើការងារជាមួយនឹងក្រុមកីឡាករទេអាហ្នឹងការមកដល់ភ្លាម មកដល់ភ្លាម Javi ក៏បានដោតគោលដៅបាទទៅលើ កីឡាករខ្សែបំរើរបស់បារាំងមួយរូបដែលកំពុងទៅលេងក្លឹបបាយ៉ាមីនិចគឺ Kingsley Coman ដែលកិច្ចសន្យារបស់ Coman និងបាយ៉ាមីនិចនឹងផុតរលត់នៅ ចុងរដូវកាលក្រោយបាទឆ្នាំ2022បាទដាច់រដូវកាលនេះគឺរដូវកាលក្រោយ Kingsley Coman អស់កិច្ចសន្យាមកបាយ៉ឺនហើយបាទអញ្ចឹងឥឡូវនេះបាយ៉ឺន ហើយនឹងលោក Javi បាទសំទោសបាសេនិងលោក Javi អាចនឹងដោតគោដៅទៅលើ Kingsley Coman ដែលជាកីឡាករដំបូងដែលគេអាចនិយាយថាជាកីឡាករដំបូងដែលដែលដែល Javi ទិញចូលបើមិនចឹងទេអាចនឹងអាចនឹងបើយើងលក់នៅខែមករានេះតែម្ដងពីព្រោះថាបើលក់ខែមករាបើសិនបាសេប្រញាប់ទិញលក់នៅខែមករានេះអាហ្នឹងបើយើងបានលុយខ្លះតែបើឲ្យដាច់រដូវកាលនេះបើយើងអត់មានបានលុយទេបាទ ចឹងគេឆ្លៀកកំបាំងគឺជាគោលដៅរបស់ Javi មួយដែរក្រៅពីនោះទៀតគឺយើងឃើញមាននៅកីឡាករ Raheem Sterling របស់ក្រុម Man City ដែល Barcelona ចង់ទិញជាយូរមកហើយតាំងពីជំនាន់ Ronaldo Koeman នៅប៉ុន្តែមកដល់ពេលនេះក៏នៅតែចង់បានដែរហើយលោកប៉េបកាឌីឡាថាបើសិនជា Barcelona ចង់បានកីឡាកររបស់ Man City គឺពួកគេអាចយកបានអាចទិញបានឲ្យតែពេញចិត្តហើយចរចាគ្នាត្រូវពីព្រោះថាលោកគឺជាគ្រូដែលធ្លាប់ដឹកនាំបាសេគាត់មានអារម្មណ៍ល្អមួយបាសេអញ្ចឹង គាត់មានជួយផងបាទជួយធ្វើម៉េចឲ្យដំណើរការងារហ្នឹងគឺទៅទៅបានរលូនបាទអញ្ចឹងណាអញ្ចឹង Raheem Sterling យើងឃើញថាបាទជាគោលដៅរបស់ Barcelona ដែរក្នុងការដឹកនាំរបស់ Xavi នេះបាទតែមិនដឹងថា Xavi គាត់ពេញចិត្តកម្រិតណាទេកីឡាករមួយរូបទៀតដែលយើងគេល្បីល្បាញថានឹងអាចមកតាម Xavi ផងដែរនោះហើយក៏ជាកីឡាករដែលលេងនៅក្លឹបអាសាអាត់រាល់ថ្ងៃនេះបាទ គឺកីឡាករបាក់ដាតបាក់ដាតនេះជា កីឡាករសញ្ជាតិអាល់ហ្សេរីខ្សែប្រយុទ្ធអាល់ហ្សេរីដែលគាត់លេងនៅក្លឹបអាល់សាអាតហើយជាខ្សែប្រយុទ្ធជួរមុខរបស់អាល់សាអាតហើយក៏ជាកីឡាករដែលលោកយ៉ាវីសរសើរយ៉ាងខ្លាំងអំឡុងពេលគាត់ដឹកនាំនៅក្លឹបអាល់សាអាតរបស់កាតាដោយសារគុណភាពនៃការលេងរបស់គាត់បាទល្អហើយនឹងនិយាយទៅ កីឡាករលេងក្នុងកម្រិតក្លឹបអាស៊ីវាមិនមែនថាល្អផ្ដាច់ខ្លាំងទេបើសិនជាលោក Javi គាត់ចង់បានមកហើយបានន័យថាកីឡាករនោះមិនមែនលុំលុំទេបាទចង់និយាយអញ្ចឹងកីឡាករនោះមិនមែនលុំលុំទេបើ Javi ចង់បានមកហើយគាត់មានឈ្មោះថាបាក់ដាតប៊ុនណេតចាបាទសាវយុទ្ធរបស់ក្រុមជំនួយជាតិអាសេរីដែលគេគិតថាលោក Javi នឹងនាំយកមកពីក្លឹបអាសាអាតមកជួយក្រុមបាសេឡូណានៅក្នុង អំឡុងពេលដែលគាត់មកកាន់ការនេះថែមពីនោះទៀតយើងឃើញថាតាមឲ្យដឹងខ្សែប្រយុទ្ធលោកដេយ៉ុងបាទដែលខ្ចីជើងពិសេសវីឡាអាចនឹងវិលទៅចូលរួមមួយអតីតក្លឹបចាស់របស់គាត់សេវីឡាវិញនៅ ខែមករាខាងមុខបន្ទាប់ពីអឺឲ្យដឹងថាគាត់មិនមាននៅក្នុងបញ្ជីឈ្មោះកីឡាករដែល Javi អាចនឹងរើសទេ បាទអញ្ចឹងសាវីប្រហែលជាបញ្ជូនលោកដេយ៉ងសារយុទ្ធហូឡង់ហ្នឹងឲ្យ ទៅក្រុងសេវីឡាវិញតែលោកដេយ៉ងយើងមកយើងឃើញលេងយើងអត់មានអីអស់ចាយទេបាទអត់មានអីលេចធ្លោអស់ចាយទេបាទអញ្ចឹងគាត់គួរទៅទៅវិញដែរហ្នឹងបាទយើងមើលជាក់ស្ដែងអញ្ចឹងណាមួយរូបទៀតយើងឃើញថាកីឡាករដែលអាចនឹងមកក្រុមបាសេដែរនោះគឺ Donny van de Beek របស់ Manchester United ដែលប្រហែលថ្ងៃចុងក្រោយនេះគឺមានការចុះផ្សាយថាគាត់ គឺជាបេក្ខភាព ដែលអាចទៅចូលរួមបាសេឡូណាក្រោមការដឹកនាំរបស់សាវីហើយសាវីអាចនឹងយកគាត់ទៅ លេងដៃគូជាមួយនឹងអតីតមិត្តរួមក្រុមគាត់ចាស់គឺ Frankie De Jong នៅក្នុងក្រុមអាសាកាលពីមុនមួយគ្នាដូច្នេះអ្វីដែលយើងមើលឃើញអំពីផែនការយុទ្ធសាស្ត្រក្នុងការដោះដូរកីឡាកររបស់បាសេយើងឃើញប៉ុណ្ណេះតែទៅមុខទៀតយ៉ាងណាយើងអត់ដឹងទេកីឡាករដែលមានស្រាប់បាទដូចជា តំបន់បំរើគឺយ៉ាវីគាត់ផ្ដោតខ្លាំងជាងគេពីព្រោះគាត់គឺជាកីឡាករដែលកើតចេញ ពីតំបន់បំរើនៅពេលគាត់លេងជាកីឡាករណា បាទអញ្ចឹងគឺគិតថាតំបន់បំរើនេះយ៉ាវីនឹងផ្ដោតផ្ដល់នឹងការយកចិត្តទុកដាក់ខ្ពស់ជាងតំបន់ណាណាទាំងអស់បាទបំរើកណ្ដាលរបស់បាសេថ្ងៃនេះយើងឃើញថាធ្លាក់ចុះខ្សោយបន្ទាប់ពី Javi ចេញ Iniesta ចេញមកគឺតំបន់បំរើធ្លាក់ចុះខ្លាំងហើយ Messi ចេញទៅទៀត អញ្ចឹងរឿងរ៉ាវទាំងអស់នេះវាពាក់ព័ន្ធទៅនឹងគុណភាពនៃការលេងតំបំតម្រើរបស់ក្រុមបាសេអងៃនៅមានសេយូប៊ូស្កេតដែលជាកីឡាករវ័យចំណាស់ជាងគេ នៅមាន Gavi មាន Pedri ណាដែលជាកីឡាករនឹង Frankie De Jong ដែលជាកីឡាករដែលមានវត្តមានបច្ចុប្បន្ននេះសម្រាប់ Pedri និង Gavi ប្រហែលជាលោក Javi Hernandez គឺផ្ដល់ឱកាសឲ្យលេងច្រើនជាងគេ បាទគាត់នឹងមិនមិនឲ្យច្រើនជាងគេគាត់នឹងគាត់នឹងចង់ឲ្យឆ្នៃ យុវជនទាំងពីរនេះឲ្យរស់រវើកពីព្រោះ Gavi និង Pedri គឺជាយុវជនដែលចេញប្រភពពីយុវជនរបស់បាទយុវជនរបស់ក្រុមបាសេឡូណាមកអញ្ចឹងអ្នកទាំងពីរនេះគេហៅថាកំណើតកើតជាដូច Xavi អញ្ចឹងបាទ Xavi គឺគាត់ចេញពីឈុតយុវជនរបស់បាសេឡើងមកឈុតធំគាត់លេងអញ្ចឹងអាចថាគាត់មានមូលដ្ឋានគ្រឹះជាកីឡាកររបស់បាសេតាំងពីទូចមកមិនមែនជាកីឡាករទិញយកមកបន្ទប់ទេ ហើយសាវីនីស្តាហ្នឹងគឺចេញដូចគ្នា ពីមេស៊ីហ្នឹងយើងឃើញចេញប្រភពពីយុវជនបាសេឡើងមកទេ បាទហើយល្អបាទមិនចាំបាច់ទិញកីឡាករដែលមានតម្លៃថ្លៃយកមកទេ បាទអញ្ចឹងសាវីគាត់យុទ្ធសាស្ត្រគាត់គឺយុវជនហ្នឹងហើយបាទគាត់ឆ្នៃយុវជនហ្នឹងឲ្យល្អដើម្បីយុវជនហ្នឹងគឺមានមូលដ្ឋានគ្រឹះខ្លាំងទៅខ្លាំងទៅ ហើយលេងចាក់គ្រឹះរឹងមាំក្នុងក្រុមអាសេតែម្ដង ដូច Sergio Busquets ជាដើមឃើញសិស្សយុវជនរបស់ Barcelona ណាអញ្ចឹងតាំងពីបាត់ចាវីចាក់បាត់អនីស្តាមកគេថាប្រមូលមុនដែលល្អហ្នឹងគឺវាធ្លាក់ធម្មតាអ្វីក៏ដោយវាមានអាយុកាលវាមិនមែនចេះតែទៀងទាត់ទៅរហូតទេអញ្ចឹងតាំងពីចាវីអនីស្តាចេញគឺក្រុមបាសេធ្លាក់តំបន់បំរើនេះរៀងគួរឲ្យកត់សម្គាល់មិនមែនធ្លាក់ខ្លាំងពេកទេអញ្ចឹង Gavi និង Pedri ប្រហែលជាអាច នឹងទទួលបានឱកាសលេងច្រើន បាទសម្រាប់ការដឹកនាំរបស់លោក Xavi ហើយ Frankie De Jong ក៏នៅមានឱកាសដែរអត់មានអត់មានប៉ះពាល់ទេអត់មានលឺសូការមិនពេញចិត្តអីចំពោះ Frankie De Jong ទេតំបន់ការពារយើងឃើញមាន Oscar មាន Gueza មាន Gerard Pique ហើយមានដែលញ៉ាបាទ Lenglet បាទ Umtiti ប៉ុន្តែ ក្នុងចំណោម Lenglet និង Umtiti ដូចមានម្នាក់ដែលអាចនឹងត្រូវចាក់ចេញនៅខែមករាក្នុងមុខនេះពីព្រោះបាសេបាជាលក់ខ្លះ ដើម្បីទប់នឹងចំណាយហើយនឹងបញ្ហារ៉ៃវត្ថុរបស់បាសេនេះពេលបច្ចុប្បន្នសូម្បីតែហ្វីលីពេកោទីញ៉ូយើងឃើញថាក៏ស្ថិតនៅក្នុងបញ្ជីត្រូវលក់ចេញដែរដោយក្នុងនោះក្រុមបាសេបានយកគាត់ឲ្យទៅញូកាសលពិចារណាថាញូកាសលចង់បានអត់នឹងបាទខាងក្រុមបាសេឡូណាលក់ឲ្យមកព្រោះពួកញូកាសលជាក្រុមដែលត្រូវការកីឡាករណាបាទដឹងអញ្ចឹងគេគេគេលើកឲ្យហ្មងគេលើកកូនឲ្យហ្មងបាទលើកទៅឲ្យញូកាសលយកអត់លើ បាទអញ្ចឹងអ្នកដែលត្រូវចេញលូកដេយ៉ងហ្វីលីពេកូទីញ៉ូមិនតែដេមបេលេមេហ្វីដេផៃអាន់ស៊ូហ្វាទី3អ្នកនេះគឺជាគេហៅថាជំរើស3អ្នកខាងលើរបស់បាសេឡូណាហើយនៅមានអាហ្គូអេរ៉ូអាហ្គូអេរ៉ូឡែងតែលបួសអញ្ចឹងលោកយ៉ាវីក៏មិនមាន ការអត្ថាធិប្បាយទៅលើអនាគតរបស់អាហ្គូអេរ៉ូដែរការមកដល់របស់គាត់ណាបាទប៉ុន្តែដូចខ្ញុំនិយាយមកអញ្ចឹងអឺ អាចនឹងលោកដយងអាចនឹង Braithwaite ក៏អត់ឮសូរនិយាយដែរពីអនាគតរបស់ Braithwaite ប៉ុន្តែខ្សែប្រយុទ្ធប្រហែលជាទិញថែមដូចខ្ញុំនិយាយអញ្ចឹងគឺបាក់ដាតហ្នឹងហើយកីឡាករ Algeria ហ្នឹងប្រហែលជាអាចយកមកពីអាស្អាតតែមិនទាន់ច្បាស់100%ទេព្រោះអឺពេលខ្លះយើងអ្នកខ្លះគាត់សាញថាអេកីឡាករអាស៊ីទៅលេងធ្លាប់លេងក្លឹបអាស៊ីមកលេងឲ្យក្លឹបបាសេលេងអីវាពិបាកពិបាកបន្តិចបាទមិនស្រួលទេបាទប៉ុន្តែ យើងឃើញកីឡាករអាសេរីជាច្រើនក៏ធ្លាប់មកលេងក៏លេងមានមូលដ្ឋានលេងនៅអឺរ៉ុបដែរមិនមែនគាត់ជាជនជាតិកាតាឬក៏ជនជាតិអីទេគឺគាត់ជនជាតិអាសេរីដូចអាសេរីហ្នឹងយើងដឹងហើយរយ៉ាត់ម៉ារ៉េសយើងឃើញអាសេរីពងលេងនៅមែនស៊ីធីហ្នឹងគឺស្ថិតជាកីឡាករឆ្នាំឆ្នាំហើយហ្នឹងហើយបាទអញ្ចឹងរឿងបាក់ដាត់នេះក៏អាចមកលេងនៅបាសេដែរគ្រាន់តែគេប្រៀបធៀបថាគាត់ល្អល្អនៅក្លឹបនៅតំបន់អាស៊ីមិនមែនល្អនៅក្នុងក្លឹបតំបន់អឺរ៉ុបតែក៏មានកីឡាករអាស៊ីខ្លះយើងឃើញកីឡាករអឺរ៉ង់មួយថ្ងៃនេះ កីឡាករអេរ៉ង់ដែលកំពុងលេចធ្លោនៅក្រុមប៉ុកតូគឺ Terimi បាទខ្សែប្រយុទ្ធអេរ៉ង់មួយរូបដែលឃើញប៉ុកតូដាក់ឲ្យលេងទៀងទាត់មែនតើបាទជំរឿដំបូងបាទហើយនឹងមួយរូបទៀតគឺ Asmoon បាទលេងនៅអឺបាទក្រុមបាទ Zenit St. Petersburg របស់រុស្ស៊ីដែរណាសិលកីឡាករអាស៊ីណាកីឡាករអារ៉ាប់ហើយអញ្ចឹងកីឡាករ Algeria មិនអាស៊ីទេណា Algeria គឺ Africa បាទអញ្ចឹងធ្លាប់មានបទពិសោធន៍លេងនៅបារាំងលេងនៅអីច្រើនហើយបាទកីឡាករស្រីហើយថ្ងៃបាក់ដាត់ហ្នឹងគាត់ជំនឿជាតិផងបាទមិនមែនជាកីឡាករដែលមិនជាប់ជំនឿជាតិណាបាទបើតើ Javi គាត់ជឿជាក់ណាស់ធម្មតាទេការមកដល់របស់ Javi ត្រូវបានគេទស្សទាយថាគាត់នឹងអាចឆ្នៃក្រុមបាសេឡូណាឲ្យល្អឡើងវិញពីព្រោះគាត់ធ្លាប់មានប្រភពចេញពីបាសេគាត់យល់ដូចខ្ញុំនិយាយពី show មុនចឹងគាត់យល់អំពីដំណើរការវិវត្តរបស់បាសេបានហើយនឹងយល់ពីបញ្ហាជាក់ស្ដែងរបស់បាសេ បាទគាត់ធ្លាប់កើតជាហ្នឹងហើយដល់ពេលនិយាយអញ្ចឹងទៅចាប់ដើមសួរចុះសោកជារបស់ menu មិនធ្លាប់លេងឲ្យបាទលេងឲ្យ menu ពីមុនមកដែរមិនដឹកនាំ menu បានល្អសោកជានេះជាឆ្នាំទី3របស់គាត់នៅក្នុងក្រុម menu ហើយពីឆ្នាំដំបូងហ្នឹងគឺយើងឃើញថាជាលទ្ធផលដែលអាចទទួលយកបានបាទលទ្ធផលដែលទទួលយកបានតែមិនល្អទេបានលេខ2នៅ Europa League លេខ2នៅ Premier League ឆ្នាំទៅអញ្ចឹងជាលទ្ធផលមួយដែលគេគិតថា គួរតែទទួលយកបាន តែអត់បានពៀនអីទេគ្រាន់តែបានទឹកកដរគេឡើងយន្តហោះតែឲ្យថាអន់មិនអន់ទេគេហៅថាមករួចខ្លួនមិនរួចខ្លួនទៀតស្ទើរតែបានពៀនអញ្ចឹងបានគេចាត់ទុកថាគាត់ល្អផកគាត់ហើយទោះបីមិនទាន់បានពៀនតែគាត់ល្អផកគាត់ហើយប៉ុន្តែមហិច្ឆតារបស់ Man U មិនមែនរឿងមករួចខ្លួនទេគឺចង់បានពៀនព្រោះខានបានពៀនយូរមកហើយបាទកន្លែងនេះវាសំខាន់អញ្ចឹងមកសួរថាចុះអ្នកគ្រប់គ្រង Man U មិនហេតុអីបានទុកឲ្យសូខ្យានៅយូរម្លេះ ចាញ់មែនសិទ្ធិថ្ងៃមុនសង្ចាថានឹងនឹងនឹងដេញចោលបាទមិនអត់ដេញអញ្ចឹងបាទនេះជាជាជាសំណួរអញ្ចឹងយើងនិយាយបកពីបាសេទៅវិញរឿងតាក់ទងនឹងថាដេញសោកខ្យាចោលឬមិនដេញមកដល់ពេលនេះគឺមិនទាន់មានការដេញទេហើយក៏មានពាក្យចចាមរាមខ្លះទៀតថាលោកសោកខ្យានឹងបន្តដឹកនាំទៅដល់ចប់រដូវកាលនេះ បាទមែនយូផ្ដល់ឱកាសឲ្យដឹកនាំរហូតដល់ចប់លើការនេះតែម្ដងដោយមិនមានការរុះរើឬក៏បណ្ដេញគាត់ចេញពីតំណែងទេ